អស់5គ្រាប់5គ្រាប់ហើយពេជ្រហ្នឹងមិនមែនតំណាងឲ្យព្រះ5ព្រះអង្គទេ គឺតំណាងឲ្យកូនស្រីរបស់ព្រះនាងទាំង5ព្រះអង្គចឹងហើយបានខ្មែរយើងនិយាយថាស្រឡាញ់កូននឹងស្មើនឹងពេជ្រចរណៃអូចឹងមានន័យថាព្រះអង្គលោកទុកដួងបលឹងរបស់ព្រះនាងទាំង5អង្គនៅទីនេះដើម្បីឲ្យឲ្យព្រះអង្គបានរក្សាព្រះនគរ បរាសពថ្ងៃនគរយើងនឹងវិលត្រឡប់ទៅភាពរុងរឿងវិញបាទទៅពេលឆាប់ឆាប់នេះឯងចាហើយចន្លោះចន្លោះពីភ្នំមួយ ទៅភ្នំមួយហ្នឹងគេមានវាលវាលមួយហ្នឹងហៅវាសាច់សប៉ុន្តែយើងមើលអត់ឃើញទេតោះយើងទៅដល់ចុងភ្នំហ្នឹងហើយទៅអញ្ចេះទៅបានឃើញវាលសាច់សហ្នឹងអត់មានដើមឈើដុះទេទៅដល់សពថ្ងៃនៅវាលសុទ្ធតែខ្សាច់ហើយបាន ធ្វើដំណើរឆ្លងកាត់វាលសាច់សហ្នឹងបានដល់ប្រាសាទស100តែគឺវាណាប្រាសាទស1ដែលថាសវាចអូហើយបងមានដឹងពីប្រវត្តិប្រាសាទដែលគេទៅឃើញនៅកប់កប់ក្រមក្រមដីបាទនៅនៅក្រំខាងក្រោមភ្នំហ្នឹងឯងបាទមានប្រាសាទទាំងអស់60ប្រាសាទនៅ ក្រោមភ្នំហ្នឹងណា បាទហើយមានផ្លូវចូលនឹងអាចកំបាំងអត់មានពីណាអាចចូលប្រដាប់បានទេអឺរូបហ្នឹងគឺឆ្លាក់នៅ ក្នុងថ្មហ្មងឬក៏មិនដែរបាទកាល សម័យបុរាណហ្នឹង មានន័យថាបើយើង គិតមកដល់សពថ្ងៃវាចូល1000ព្រោះសរវត្សទី5ឥឡូវសរវត្សទី21 1600ឆ្នាំហើយ ហើយការសម័យនោះមានន័យថានៅខាងក្រោមដំណាក់ក្រោមនោះមានខ្សាច់ហើយពើងទាំងអស់ហ្នឹងលោកតានិយាយថាគឺឃើញផែលផែលនៅលើដីឯងប៉ុន្តែមានថ្មហ្នឹងខ្ពស់ជាងគេហើយព្រះអង្គក៏ឆ្លាក់ថ្មហ្នឹងទៅជារូប ប្រមេតិឆាដល់សប្ថ្ងៃទៅហើយថ្មហ្នឹងគឺមានតាំងពីបុរាណមកមានតាំងពីការកកើតទឹកដីមកបាទពីពីណាគេយកអីមកដុំអីទេ បទមហារីមានន័យថាម៉េចបងបាទបទមហារីនេះគឺជាបទមួយដែលគេលេងសម្រាប់ឧទ្ទិសថ្វាយទៅដល់បកោនេះធម្មនូបុរិស័ទដើម្បីសូមឲ្យព្រះអង្គនឹងថ្វាយជ័យជំនះថ្វាយអាហារហូបចុកថ្វាយនៅហានបាទថ្វាយកន្លែងរស់នៅនឹងបានសេចក្តីសុខសេចក្តីចម្រើនហើយក្នុងនោះគឺមានពាក់ព័ន្ធទៅនឹងវិធីរៀបការក្រមពូលី ដែលមានពាក្យថាអឺលោកតាម្ចាស់ទឹកម្ចាស់ដីទៀតផង ហើយមហោរីមហោរីហ្នឹងបើយើងយកពាក្យហ្នឹងមកបកស្រាយទៅមហោមហោហ្នឹងប្រែថាច្រើនហើយរីយៈរីយៈហ្នឹងប្រែថាល្ងងចឹងកូនចៅទាំងអស់ដែលជាជនជាតិខ្មែរគ្រប់គ្នាហ្នឹងរីយៈទាំងអស់មានន័យថាគាត់នឹងល្ងងខ្លៅកូនចាបកូនព្រាបហ្នឹងមិនសូវចេះមិនសូវដឹងមានតែភ្លេង មហោរីហើយនឹងនំចំណីផ្លែឈើសពសារពើទាំងអស់ហ្នឹងដើម្បីយកមកថ្វាយបកោនីកុំមនោពោធិសត្វ ហើយនឹងព្រះនាងគ្រប់ព្រះអង្គដែលប្រដិស្ថាននៅទីនេះដើម្បីសូមឲ្យ កូនចៅនឹងប្រកបមុខរបររស៊ីធ្វើចំការធ្វើស្រែអ្នកណារស៊ីលក់ដូរទៅអ្នកណារស៊ីធ្វើអីផ្សេងផ្សេងនឹងឲ្យបានអាហារនឹងហូបចុកគ្រប់គ្រាន់ឲ្យមានផ្ទះសម្បែងនឹងរស់នៅឲ្យមានស្រុកទេសនឹងបានរុងរឿង ចឹងហើយបានមានព្រះធម៌ហ្នឹងសោថាព្រះពុទ្ធាំងសារណង្គៈបាទអរគុណអាចារ្យបាទយើងនៅបាទចាគុណដែលសម្បត្តិវត្តនាមិនគួរមនុស្សក្នុងប្រទេសបាទចូលដល់ឲ្យបញ្ញាមួយជាបច្ច័យមួយជួយបានឲ្យទូទៅក្នុងបណ្ដាលោកនៅនៅបរិបទប្រកបដោយសេចក្ដីបញ្ញាព្រោះព្រះពុទ្ធាំងព្រះពុទ្ធាំងមានមានបាននៅមានធម៌នឹងដល់សប្ដាហ៍ផងដែរបាទសូមប្រៃទាំងអស់ជាមកពីមុនទៅបរិបទ ចាំឲ្យគេអាចទៅឆ្លាក់ដល់លើបានហ្នឹងដែលសារពីដើមដីឯងអូវាមិនខ្ពស់ដល់ប៉ុណ្ណឹងទេប៉ុណ្ណឹងទេដល់ពេលថ្មហ្នឹងវានៅក្នុងដីហ្នឹងណាដល់ពេលហើយទៅក៏លាយដីខ្សាច់ហ្នឹងហូរហូរទៅក៏នៅសល់ចឹងទៅហើយពើងពើងហ្នឹងភាសាខ្មែរយើងគេហៅលំនៅដោយគូលេនគូលេនដែរគូគូហ្នឹងគឺពើងហ្នឹងហើយហើយយើងសប្តាហ៍យកពាក្យគូលេនហ្នឹងមកប្រើជាគូលេនឋាន មែនផ្លែគូលេនទេភាសាបាលីគូលេនហ្នឹង ប្រែមកថាថ្មថ្មដែលគេ អាចទៅផ្ទះរួននៅបានអានេះយើងមកមើលកន្លែងនេះមកនេះនេះកាលចាបងពួនហ្នឹងអូលេខទេមកសិនយ៉ាគួងនៅក្នុងថ្មហ្នឹងឯងអត់មានគេធ្វើថ្មអីចឹងទេឥឡូវគេធ្វើធ្វើឥឡូវទេហើយពាកលេនមកពីឯងពាកលេនហ្នឹងគេហៅជាថ្មគូលេនហ្នឹងថ្ម ថ្មហ្នឹងហើយគេអាចរស់នៅក្រោមហ្នឹងបានអញ្ចឹងអូមកថាផ្ទះពេទ្យផ្ទះដែលគេសម្រាប់រក្សាជីវិតរស់នៅបាទឥឡូវយើងនិយាយរឿងប្រវត្តិលោកតាអៃសេអាគីនីបន្តិចទៅណា លោកតាយសេអាគីនេហ្នឹងកាលពីបុរាណក្នុងសម័យព្រះបាទធរៈនិន្ទ្រៈហ្នឹងព្រះអង្គលោកជាព្រះឧបយុរាជនៅ ក្នុងរាជការព្រះបាទធរៈនិន្ទ្រៈហ្នឹងអឺព្រះអង្គមានឧបយុរាជពីរព្រះអង្គឧបយុរាជទី1ហ្នឹងគឺឈ្មោះអឺអេសីអាគីនេហ្នឹងហើយឧបយុរាជទី2ឈ្មោះព្រះអេសីរុបមូលសប្ថ្ងៃ ហើយអញ្ចឹងអ្នកទាំងពីរអ្នកហ្នឹងកាលដែលព្រះអង្គនៅបច្ចុប្បន្ននៅឡើយអឺព្រះអង្គដឹកនាំប្រទេសជារបស់ខ្មែរហ្នឹងជាឧបយុរាជប៉ុន្តែព្រះសេរាមេត្រីហ្នឹងប្រកែណាពេលដែលព្រះអង្គបាន ត្រាស់ដឹងជាព្រះទៅព្រះអង្គក៏អឺសូត្រគេហៅជប់ទេពឲ្យព្រះអង្គទាំងពីរអង្គហ្នឹងคลายទៅជាព្រះមនីសីបាន ហើយចឹងបើយើងគិតមកដល់ឥឡូវព្រះមនីអេសាគីនេតមានប្រជជន1000ជាងឆ្នាំហើយហើយព្រះមនីឥសីរុក្ខមូលនឹង មានប្រជជនប្រហែលប្រហែល1000ព្រះភាសាហើយហើយព្រះអង្គលោកសពថ្ងៃព្រះមនីអេសាគីនេតនៅនឹងបឹងសសរវាញបឹងសសរវាញហ្នឹង ទៅពីនឹងទៅឆ្ងាយដែរដើរកាច់ដើរកាត់វាលសាច់សហ្នឹងប៉ុន្តែមានគ្រោះថ្នាក់ណាស់ កាលខ្ញុំនៅតូចហ្នឹងតតែលោកតានាំទៅលោកយកប្រើត្រៃសូហ្នឹងអាចរំលាយព្រៃភ្នំគេហៅរកាស៊ីមនុស្សហ្នឹងបាន រួចហើយទៅបានយើងដើរចូលតាមភ្លើងដែលឆេះព្រៃហ្នឹងហើយរកាស៊ីមនុស្សហ្នឹងគឺសាហាវណាស់មនុស្សទៅដល់ចិត្តគឺសัตว์ក្តោយតម្រៃក្តោយខ្លាក្តោយសัตว์អីនិយាយរួមទាំងអស់គឺចូលទៅចិត្តព្រៃហ្នឹងព្រៃហ្នឹងស្រោបទៅតែម្ដងរួចហើយស៊ីសាច់អស់លីងនៅសល់តែឆ្អឹងទេនៅសនៅខាងក្រោមដើមហ្នឹង ហើយគ្មានណាហ៊ានទៅចិត្តទេហើយក្នុងបឹងតសវាងហ្នឹងមាន ប្រាសាទមួយធំ ហើយមានស្ពាន4គ្រប់ទិសអញ្ចឹងតសធំមកតសធំហ្នឹងគេដាក់នៅ ក្នុងបឹងហ្នឹងហើយគេសាង ប្រាសាទពីលើ ហើយគេមាន ស្ពាន4ឆ្លងកាត់ចូលទៅហើយនៅខាងក្រោមហ្នឹងសុទ្ធតែពេជ្រទាំងអស់គេយកក្របពេជ្រហ្នឹងពីណាពីណីទេយកទៅទម្លាក់នៅក្នុងហ្នឹងបើតែគ្មានទេកម្រមានអ្នកណាបានទៅដល់ណាព្រោះ របស់លោកតាព្រះមនីស័យរុកមូលហើយនឹងលោកតាសេអាគីណេតនឹងមិននាំទៅទេ គឺយើងចូលទៅតំបន់នឹងអត់បានទេទៅ ដឹងតែស្លាប់ហើយហើយមុននឹងទៅដល់កន្លែងហ្នឹងយើងយើងបានជួបប្រទេសមាសហើយលោកតាដែរទៅដល់ប្រទេសមាសទេលោកតាអត់ហ៊ានទៅទេនៅតែក្បែរលោកតាឯសេនេះទេអត់ហ៊ានទៅទេកន្លែងនេះគ្រោះថ្នាក់កន្លែងរតេះមាសហ្នឹងមានន័យរតេះនៅស្អាតចាស់បាទសុទ្ធតែ មាសសុទ្ធ ហើយគេហាមយើងមិនឲ្យយើងទៅកាន់ប្រទេសហ្នឹងទេតែកាន់ប្រទេសហ្នឹងស្រាប់តែខ្លាដែលបំបាំងការយូរហើយ នៅថែរសារប្រទេសហ្នឹងមកខំយើងយកទៅធ្វើជាអាហាររបស់គេហើយអត់មានបណ្ណាហ៊ានជួយទេខ្លាហ្នឹងធំណាស់ខ្លាហ្នឹងប៉ិនគូបាទពោះមិននឹមនៅហ្នឹងបាទអញ្ចឹងខ្លាហ្នឹងក៏មិនដឹងថាយូរប្រហែលទេសប្តាហ៍ថ្ងៃបាទអញ្ចឹងនៅ ក្នុងហ្នឹងបើយើងចង់ទៅជួបព្រះមនីអសេ អាគិនេសពថ្ងៃតើយើងទៅដល់បឹងសសរវាងនឹងទៅព្រះអង្គគង់នៅក្នុងប្រាសាទនោះហើយចឹងអរគុណ